អើយថាមែនមែនមកដេកនឹងមែនរាវិញមកដេកក៏ຕົកទឹកចឹងងើបមកអូលិនប៉ណ្ដីខ្ញុំចង់ឡើងកម្មវិធីឲ្យលើអស់កម្លាំងសុំគេមួយម៉ោងអត់បានទេប្រពន្ធចាំថ្ងៃនឹងយូរឯណាខកឡើងមកឲ្យលឿនខកឡើងមក បងនឹងធ្វើខ្លួនស្អាតម៉េចស្អាតត្រូវចិត្តប្តីហ្មងណាត្រូវហើយលិនស្អាតរាល់ថ្ងៃ តែគ្រាន់តែលិនខ្ជិលធ្វើខ្លួនហ៎តែធ្វើខ្លួនពេកខ្លាចប្តីមើលទៅស្វាន់ភ្នែកមកកុំនិយាយឆ្លងពេកយកកូនរោភ្ញាក់ឡើងអត់បានរំបន្តិចទៀតឡើយម៉េចអត់ចង់យកអារម្មណ៍វិលទៅរកការដោយការស្គាល់គ្នាដបងដបងហីអ៎ចង់តាគឺនិយាយចឹងដល់គឺអាពេលជួបគ្នាលើកដបងហ៎ លឿនឡើង slow ដែលឡើងគួរឲ្យស្រឡាញ់ម៉ែតាមមួយខែសោះកាចដល់កបកាយប្រចាំរហូតរឿងទៀតអេគិតសពសពទៅមិនគួរណាខ្លួនឯងមកបានហេតុការណ៍មួយស្រីកាចឆ្នាំចឹងសោះណាម៉េចស្ដាយក្រោយហ៎ស្ដាយក្រោយដែលហេតុការណ៍មួយខ្ញុំហ៎រ៉ាយើងពីមុនមិនចឹងឯណាយើងប្លែកហើយកាលពីមុនណាសិតតែនិយាយថាបានរៀបការមួយអូនជាបរិះដែលមានសំណាងជាងគេលើលោកហើយឥឡូវមកប្រើភាសាអញ្ចឹងហ៎ អត់អីទេចឹងស្អែកទៅសាលាសកាត់មួយខ្ញុំពីរនាក់អូយប្តីនិយាយលេងសំប្តីខ្លួនឯងនិយាយលេងសោះក៏រកខឹងប្រចាំដែរភាសាចឹងចឹងនិយាយលេងអត់សុបាយមួយទេអូខេអូខេអូខេណាប្តីសំដៅប្តីខុសតែជិបខឹងប្តីហ្នឹងណាណែខែនិយាយទាំងហ្នឹងចង់រួមបន្តិចជ័យអរឡាយទៅខឹងហ្នឹងប្រយ័ត្នលេងស្រស់ស្រាយណាជប់ខឹងក៏បានតោះឥឡូវទៅដូរកាអាទៅ សង្ហាផងឬអត់ប្តីបាទចាំប្តីតែជួយសង្ហាតែសូមផ្លែទៅ ជីវិតអាពាហ៍ពិពាហ៍ដែលសែនស្មុគស្មាញរួចមកព្រះនាងតូចលីនក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងព្រះអង្គម្ចាស់រាដល់សែនពូកែតាមលួងលោប្រពន្ធពេលនេះពួកគេក៏មានកូនប្រុសម្នាក់ដ៏សែនស្អាតឆ្លាតពូកែក្បាលខូចគួរឲ្យស្រឡាញ់នៅជាមួយគ្នាផងដែររឿងនេះចាប់ត្រឹមតែប៉ុណ្ណឹង ថ្មិចបើថ្មិចបើ5ឆ្នាំបាត់សល់បានកូនក្បាលខូចម្នាក់ដែរហើយយប់ហ្នឹងជាយប់ថ្ងៃពិសេសនៃខួបអភិពិភារបស់ខ្លួនឯងទៀតអញ្ចឹងមិនឲ្យរំលងបានទេ ឆ្នាំកូនរស់ញ៉ៃញ៉ៃរហូតឥឡូវឆ្នាំដល់គាត់អូនអត់ចង់ឲ្យវាផុតទៀតទេណាអូនចាំ4ឆ្នាំឯងខកមកខកមកអូខេអូខេទៅក៏បានដែរចាំអញ្ចឹងខកមកមកយើងនឹងមេឈិតឆែកគេណាស់ឥឡូវគេសូមធ្វើក្រោះកំមពីរនេះប្រៃពុនគេហើយណាយើងគេងលក់នៅនឹងទៅ ឃើញបែបហ្នឹងហើយមានអារម្មណ៍ថានឹកកាលពេលទៅតែរៀបការដំបងដំបងដល់ហើយថ្ងៃនេះជាថ្ងៃគម្រប់ខួបពីពីពីប៉ុន្តែរាល់ឆ្នាំអត់ដែលបានផ្អែមល្ហែមជាមួយនឹងប្តីសោះដោយសារតែមានអាចមាក់នឹងមករំខានរហូតឆ្នាំណាក៏ដូចឆ្នាំណាណាហើយមិនអីជីវិតក្រោយពេលរៀបការវាមានតែប៉ុណ្្នឹងឯងវាមិន ល្អទៅរហូតទេណាក៏ប៉ុន្តែ ថ្ងៃនេះ ច្បាស់ជារមន្តិចជាមួយនឹងប្តីសម្លាញ់ហីដែលស្ដាតាខំហៀបគម្រោងអស់3អាទិត្យទេទំនំតែចេញនៅក្នុងថ្ងៃហ្នឹងហើយអ្នកណាថាជីវិតក្រោយពេលរៀបការខុសពីជីវិតពេលដែលនៅ ជាសង្សារអត់ខុសទេឲ្យតែយើងចេះប្រើជីវិតដូចសង្ស័យណាស់នេះ ក៏រ៉ាចូលបន្ទប់ទឹកយូរម៉េះ តែធ្វើខ្លួនពេកហើយប្តីមើលទៅស្វាំភ្នែកមកកុំនិយាយឆ្លងពេកយកកូនរោភ្ញាក់ឡើងអត់បានរំបន្តិចទៀតឡើយម៉េចអត់ចង់យកអារម្មណ៍វិលទៅរកការដោយការស្គាល់គ្នាដបងដបងហីអូចង់តាគឺនិយាយចឹងដល់គឺអាពេលជួបគ្នាលើកដបងលឿនឡើង slow ហើយឡើងគួរឲ្យស្រឡាញ់ម៉ែតាមមួយខែសោះកាចដល់កបកែប្រចាំហើយរឿងទៀត អេគិតសពសពទៅមិនគួរណាខ្លួនឯងមកបានហេតុការណ៍មួយស្រីកាឆ្នះចឹងសោះណាម៉េចស្ដាយក្រោយហ៎ស្ដាយក្រោយដែលហេតុការណ៍មួយខ្ញុំហ៎រ៉ាយើងពីមុនមិនចឹងឯណាយើងផ្លែកហើយកាលពីមុនណាសិតតែនិយាយថាបានរៀបការមួយអូនជាបរិះដែលមានសំណាងជាងគេលើលោកហើយឥឡូវមកប្រើភាសាអញ្ចឹងហ៎អត់អីទេចឹងស្អែកទៅសាលាសកាត់មួយខ្ញុំពីរនាក់អូយក្តីនិយាយលេងសំ ប្តីខ្លួនឯងយាយលេងទៅក៏រកខឹងប្រចាំដែរភាសាចឹងចឹងយាយលេងអត់សុបាយមួយទេអូខេអូខេអូខេឥឡូវប្តីសំទោប្តីខំតែជប់ខឹងប្តីហ្នឹងណាណែឃើញនិយាយទាំងហ្នឹងចង់រំបន្តិចយាយឥឡូវតែខឹងហ្នឹងប្រយ័ត្នលេងស្រស់ស្រាយណាជប់ខឹងក៏បានតោះឥឡូវទៅដូរកៅអាហើយធ្វើខ្លួនឲ្យសង្ហាផងលើឲ្យប្តីបាទចាំប្តីតែធ្វើសង្ហាឲ្យសុំផ្លែផ្លែ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 ដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លា La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកព្រឺច្បាស់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងពេលដែលស្រ អារម្មណ៍ថារំភើបខ្លាំងណាស់បងក៏ដូចគ្នាដែរពួកយើង ខានមានពេលវេលាបែបប្តីប្រពន្ធចឹងយូរណាមែនតាទោះបីយើងអត់បានទៅដើរលេងខាងក្រៅធ្វើកម្មវិធីនៅក្រៅមកដោយសារតាជំងឺស្អីគេណាយើងអត់បានទៅណាសោះណោះតែអីយើងរៀបចំកម្មវិធី party តូចតូចបែបគ្រួសារពីអ្នកប្តីប្រពន្ធក៏បានដែរណោះប្តីណោះអូខេតែអញ្ចឹងយើងចុះទៅសួន ដូចបងប្រាប់អញ្ចឹងរឿង sweet sweet រ៉ូបន្តិចអីប្តីមិនសូវជារៀបចំទេតែបើថាបានដាក់ចិត្តរៀបចំហើយគឺដឹងតាមកកប់មកអែមអញ្ចឹងហ្មងអូយលយខ្លាំងប្តីខ្ញុំណោះមើលឡើងរ៉ូមែនទេបកកាយវាហាប្តីអូមានផ្កាទៀតអូយ sweet មែនអត់ទៅរ៉េបកកាយអញ្ចឹងយប់ហ្នឹងសុំនិយាយអីណាណាណាណា បានចាត់ទុកថាឲ្យរង្វាន់ប្តី សម្លាញ់ចាអូខេចឹងមកបងទីតុកអង្គុយយប់នេះបងនឹងឲ្យប្រពន្ធរបស់បងក្លាយជាពនាងបង អញលីនបងបងធ្វើមហូបពីរចានណាមិនបាត់បាត់សាច់មួយចានចឹងបងផ្លេចទេបើអត់ផ្លេចឆ្មាពំយកទៅបាត់ទៅដែរអូយមិនដែរលីនបងភ្លេចណាបងដាក់ពីរចានណាយមួយបងមួយហើយឥឡូវបើឆ្មាមែនបើឆ្មាចិត្តសាច់បងអត់ថាបងថាឆ្មាណាមិនបាត់ទាំងចានឃើញអត់បងច្បាស់ណាលីនគឺបងធ្វើដាក់ហ្នឹង យទៅបានហើយបានហើយបានហើយអត់អីទេបាច់ញ៉ាំក៏បានដែរអង្គុយយើយកពេលនឹងសាសងគ្នាវិញហីកុំឲ្យខាតបរិយាកាសឲ្យប្តីបានហើយមកអង្គុយមកអូខេចឹងក៏បានអូនអត់ញ៉ាំក៏បានដែរគ្រាន់បានផ្កាប្តីទិញឲ្យប៉ុណ្ណឹងឆ្អែតទេឆ្អែតបាយ3ថ្ងៃហ៎មិនញ៉ាំបាយក៏បានដែរ ក្តីអូនប្រកែណោះខាងស្អាតក្តីសុខបងមនុស្សស្រីណាឲ្យតបានស្វាមីយល់ចិត្តស្រឡាញ់ប្រពន្ធមើលថែប្រពន្ធឲ្យដូចពីដើមហើយឥឡូវមកបានហើយបងក៏អរគុណលិនដូចគ្នាដែរមកយ៉ាងនេះអត់សូវរើរឿងទេហើយគួរស្រឡាញ់ទៀតតែបើកាត់បន្ថយអាប្រច័នខុសរឿងច្រើននឹងមួយទៀតល្អមិនទេ ប្រច័ណ្ឌហ្មងបើបើឯងចុះចិត្តតែងខ្លួនសង្ហាសង្ហាទៅអីទៅក្រៅមិនគេឃើញសង្ហាគេមិនប្រច័ណ្ឌទៅឲ្យលិនកាអាវគាត់ឯងទិញឲ្យស្បែកជើងម៉ូតសក់តែក្រៅឯងរៀបចំឲ្យរហូតហើយប៉ុណ្ណឹងអត់សមចិត្តណៃទៀតអូនដឹងគិតមិនដែរអូនព្យាយាមរក stylish ព្យាយាមរកកៅអៅចំណាស់ចំណាស់ឲ្យយាយតែបើឯងយ៉ាប់ពេលឯងក៏ឃើញក្មេងពេលឯងក៏ឃើញស្អាតដែរកូនមួយយាយហ្នឹង អមម៉ាឥឡូវមិននិយាយរឿងនឹងទៀតទេម៉ាឥឡូវជាមួយដើម្បីរំលឹកដល់ស្នេហាពួកយើងនៅគម្រប់គប់5ឆ្នាំនៃ anniversary ចូលដល់ស្រឡាញ់គ្នាអូនអរគុណបងណាប្តីស្រឡាញ់អរគុណដែលបងកាន់ដៃអូន ចូលក្នុងរោងការហើយស្រឡាញ់អូនមើលថែអូននិងកូន ដល់រហងៃហ្នឹងឯងជិលមួយរ៉ាបងលឺដៃអូនលឺអូនលឺ ឮច្បាស់ច្បាស់ខ្លាំងទៀតហើយសលេងនឹងគឺមានតែមួយគ្មានពីរលើលោកមកគុនអាយមកនៅក្នុងតាំងពីកាល មុននឹងម៉ាក់ឃើញកូនគេងលក់ច្បាស់ណាស់ហើយអូហើយមកនឹងតាមពេញការកូនម្ដាយប៉ាម៉ាក់នាំគ្នាជប់លៀអត់ហៅកូនហងមានណាប៉ាឃើញកូនឯងគេងលក់អឺកូនរងកូនឯងធ្វើពុតគេងហើយលក់ម្យ៉ាងសាច់ប៉ាហ៎កូនរងមានណាកូនមានធ្វើពុតណា កូនគេងមែន តែពេលហ្នឹងកូនឃ្លានទឹកកូនខោកមកញ៉ាំទឹកតាអើយមកឯឡូមើលទៅ ឆ្នាំហ្នឹងដូចរាល់ឆ្នាំទៀតដែរមានអាស្ដិចគោហ្នឹងចុះមករហូតគ្មានបានរំបន្តិចស្វីតអីទេមែនអត់មិនដឹងត្រូវថានិយាយថាម៉េចទេ រទៅម៉ាក់ប៉ាស្វីតដូបន្តិចទៅពីរនាក់មិនបាននោះយ៉ាប់ហ្មងកូននេះក្បាលខូចនោះក្បាលខូចតែមិនអីទេនៅមានពេលយប់នឹងយប់ទៀតយប់នឹងយើងមិនអាចអាកាសនឹងរួចផុតពីដៃទេចាំមើលពេលដែលស្រលាញ់គ្នាយូរយូរតែឃើញចំណុចអាក្រង់មិនទាន់នឹងស្ទីងជីវិតប្រកបដោយភាពស្វាហាប់ ឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ូឌីរ៉ូឌីស្មានជីវិតរស់រវើងមីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លា ឡារូស្កូប៊ីនការពារនិងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពទឹកដោះគោជូរអង្គមៀលឆ្លាញ់ហើយផ្នែកព្រឺច្បាស់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងធ្វើបាបកូនរោម្ដងអត់ឲ្យកូនរោគេងឆ្ងាយទេឲ្យដល់យប់ឡើងងុយគេងគួយគេងគេងលក់បាត់អត់ដឹងអីទុកពេលវេលា ឲ្យម៉ាក់ប៉ាគេស្វីតរ៉ូមែនទិកម្ដងចាំមើលប៉ណ្ណឹងសិនណាទៅហៅទៅហៅកូនរនៅប៉ាប៉ាមកញ៉ាំប៉ាហាពេលព្រឹកវិញ មែនកូនរ៉ូប៉ាស្មោតខំមែនមិនមកសួរប៉ាចឹងកូនវីបយវ័យនេះកូនប្រកែឆ្ងល់ខ្លាំងបើយើងជាប៉ារបស់គេឆ្លើយបានល្អទេកូនច្បាស់ជាយល់ខំខាននេះមិនទេព្រោះថានេះគឺជាជីវវិទ្យាដែលកូនត្រូវតែយល់ដឹង នៅកានកូនឯងនឹងប៉ាពួកយើងប្រដូចគ្នាមែនប៉ុន្តែអីអីអត់ដូចគ្នាទេទាំងដៃទាំងជើងច្រមុះមុខមាត់អីហ្នឹងណាអត់តន់ប៉ិនគ្នាទេតើតើកូនឯងធំពេញវ័យបានធំក៏ប៉ិនប៉ាដែរយល់ណាកូនយល់អូខេអញ្ចឹងពេលប៉ាបញ្យល់ត្រូវចាំហ្នឹងលឺនៅបានអូខេឆ្លាតនេះបងកូនឯង នេះបបាជិះអូជួយមកដល់ជួយ 嗯。 ទុកសំឯណាមកបែនេះនេះរ៉ាកូនរស់ធំឯណាមិនក្មេងទៀតទេមកពីប៉ាប៉ាហ្នឹងឯងអញ្ចឹងបែបបដោយកូនឲ្យកូនធ្វើអីដែលរួចទៅពីដៃហ្នឹងកូនធំឯណាមិនមែននៅតូចទេទោះកូនប្រុសបដោយត្រូវឲ្យរួចនៅឲ្យមានរបៀបផងយល់ឡាត់ធំណាស់ទេកូនទៅ5ឆ្នាំសោះ5ឆ្នាំសោះមែនទេ ត្រូវតែហ៊ានរស់នៅតាមរបៀបថ្មីព្រោះរ៉ាដូចជាអត់ត្រូវតែធ្វើការនៅ office ទៀតទេត្រូវទេត្រូវធ្វើការ online កូនរកដូចគ្នាកូនអត់ត្រូវទៅសាលារៀនទេកូនក៏រៀនតាមអនឡាញដែរអញ្ចឹងត្រូវទៅក្នុងផ្ទះផ្លាស់ប្ដូរទម្លាប់នៃការរស់នៅទាំងអស់កុំធ្វើមុខឆ្ងល់តិចទៀតនេះអូននឹងបង្រៀនទាំងកូនរោ និងបម្រើឯងពីរបៀបព្រោះនៅក្នុងផ្ទះនឹងបែបថ្មីក្នុងសម័យកាល Covid ទាំងអស់ទាំងការញ៉ាំទាំងការស្លៀកពាក់ទាំងការរស់នៅអីផ្សេងផ្សេងគឺត្រូវតែផ្លាស់ប្ដូរទាំងអស់អូខេលឿនតែថ្ងៃហ្នឹងបងចង់សុំជិញទៅជួបពូម៉ាក់បងនៅក្រៅអត់បានទេតែណាអត់បានទេបើអត់ខ្ញុំចាំបាច់រាយគេត្រូវចេញទៅណា សុវត្ថិភាពកូននេះយើងមានកូនតូចណាបើបងឯងទៅជួបពួកម៉ែបងឯងនៅខាងក្រៅមិនដឹងថាពួកម៉ែបងឯងនេះទៅជួបអ្នកណាអ្នកណីខ្លះផងមកឈ្មោះនឹងជួបបងឯងបើមានបញ្ហាអីឆ្លងម្ដងកូនទៅមិនទៅហាអបារម្ភពីសុខភាពកូននេះកូននៅតូចណាទៅក្រៅតែបន្តិចសនឹងលីនអត់ទេទាំងអូនទាំងបងពួកយើងដាច់ខាតអត់ត្រូវចេញទៅក្រៅទេបើសិនជាគ្មានការចាំបាច់ត្រូវតែធ្វើអញ្ចឹងដើម្បីបង្ការសុខភាពកូនយល់អានអត់ឲ្យមកទៅជាមួយបងខឹងម៉ែនេះឈប់តវ៉ាអីទាំងអស់ មកទាំងកនរោទាំងរ៉ាមកអូននៅបង្រៀនការរស់នៅថ្មីមកលឿនឡើងហើយមិនហ្នឹងប៉ាកូនពីណាហ្នឹងមិនធ្វើមកអីអញ្ចឹង ប៉ាប៉ាកន្រោមើលម៉ាក់អញញឹមតិចណាម៉ាក់ប៉ណ្ណឹងបានហើម៉ាក់កូនចង់ទៅលេងសួននៅខាងក្រៅអត់ទេ no no no no អត់អាចទៅលេងនៅខាងក្រៅបានទេកូនត្រូវទៅលេងនៅបរិវេណផ្ទះនឹងតែមួយមុខគាត់អូខេហាមទៅណាដាច់ខាតម៉ាក់កូនអត់សុខ អត់សោកមានអីត្រូវអត់សោកពេកកូនអត់សោកក៏លេងមួយប៉ាប៉ាទៅប៉ាប៉ាលេងមួយកូនរហូតតាអើយបានហើយឈប់ហើយធ្វើម៉ាក់ទាំងកូននឹងលេងអីរងថ្ងៃចម្លាក់លបាយចម្លាយចម្លាយរត់ពេញតាផ្ទាំងអូយលើប្រាប់មកថាធ្វើអីតទៀតត្រូវរៀនអីគេអូខេតាំងចិត្តស្ដាប់ទាំងអស់គ្នានេះអាកល អាកលហ្នឹងទៅសម្រាប់បាញ់លាងដៃ និងបាញ់ជុំវិញបរិវេណខ្លួនទាំងអស់នៅពេលដែលរ៉ាឬក៏កូនរោចេញពីផ្ទះហើយមកពីខាងក្រៅវិញត្រូវតែបាញ់លាងសម្អាតឲ្យឲ្យស្អាតទោះបីជាយើងអត់បានចេញទៅខាងក្រៅក៏យើងត្រូវតែអាសាលាងដៃជាមួយអាកកក៏ជែលផ្សេងផ្សេងដែរដើម្បីកម្ចាត់មេរោគផ្សេងផ្សេងអូខេយល់អូខេ good តោះឥឡូវបន្តទៀតគឺតេឡេតេឡេ ទូទាស់នៅពេលដែលយកពីកន្លែងណា ត្រូវតែຕົកនៅកន្លែងហ្នឹងដូចដើមវិញហាមຕົកទៅពីទៅពីពេញផ្ទះអូខេយកទេកូនរយល់បាទម៉ាអូខេ good boy បន្តមកទៀតគឺកែវទឹកក៏ដូចគ្នាយកពីកន្លែងណាត្រូវតែយកទៅទុកកន្លែងហ្នឹងញ៉ាំហើយហាមទុកទៅពីទៅពីពេញផ្ទះយល់ទេ ទាំងប៉ាប៉ាទាំងកូនរ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 ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លា La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពទឹកដោះគោជូរអង្គមៀលឆ្លាញ់ហើយផ្នែកព្រឺច្បាស់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងស្រលាញ់គ្នាយូរយូរតែឃើញចំណុចអាក្រង់មិនតន់នឹងអូយប្រហែលប៉ុណ្ណាបានរឿងជាងសពប្រហែលប្តីដែរធ្វើប្តីកូនក្មេងអឺមិនក្មេងយ៉ាងម៉េចបើខ្លួនឯងរាល់ថ្ងៃហ្នឹងគេឲ្យទឹកញ៉ាំណាຕົកនៅហ្នឹងអត់តែចេះទៅຕົកកន្លែងដើមទេຕົកឲ្យពរាយពេញផ្ទះទៅណាក៏ឃើញទៅណាក៏ឃើញសិតតែស្នាដៃឪកូនពីរនាក់ហ្នឹងពរាយ ម៉េចអានឹងគេអត់ហៅថាចរកូនក្មេងទេក្មេងក្មេងអញ្ចឹងបានពពោះ9ខែ10ថ្ងៃនឹងតកូន5អីវាចុះពីលើខែអីមិនជប់ក្មេងមិនបានតែនិយាយប្រាប់កូនចឹងហ៎និយាយមកកូនចឹងនឹងកូននេះអត់កូនស្ដាប់យល់ទេ មិនដាំយល់ដឹងថាកូនបកែឆ្ងល់ទេតើស្រងឡើយអីគេប៉ាម៉ាក់ កើតអីមិនមិនវាចុះពីក្រេចឹងអត់អត់មានទេកូនអត់មានទេតាតាតាតែរៀនតតាមម៉ាទៀតតាមម៉ាប្រាប់តាតែរៀនរៀនកូនតារៀនអត់នេះកុំប្រាប់តែគ្រាន់តែបងហើយនឹងកូនរត់ចូលទឹកទឹកបាត់ជើងតូចពីជើងធំមិនឯងត្រូវបរៀនដែរ ថៅឯងថៅតែបរៀនណែដែរអូសួរបងមួយមើលអូឆ្ងល់ណាស់នេះហេមិនចឹងហ៎ហេនោនឹងមកក្រុមនោមកចំចាយប្រកុនផងតែអានឹងរឿងមួយហេនោហេអត់ចេះចាក់ទឹកនឹងហេវាមិនហេកើតអីបានចាក់ទឹកវាមិនធ្វើម៉េចបាននោមទៅវាខ្ទៀតចឹងអាខ្ទៀតនឹងវាជារឿងមួយចង់នោមហេគ្រាន់តែចាក់ទឹកនឹងថៃហាចាក់អត់បាននឹងបាត់ដៃមែននៅតែមួយគ្នាសង់ឃើញអត់ចាក់ទឹកចាក់ឲ្យប្តីទីតាំង ប្រាំម្ដងទៀតណាថ្ងៃក្រោយតែហ៊ានមកឃើញអត់ចាក់ទឹកចឹងទៀតណាចុះមកកាត់ឆោហ្មងកាត់កាត់អីទៅម៉ាអូអត់អីទេរឿងនឹងដឹងតែម៉ាក់ហើយប៉ែកូននៅទួយកូនអត់ដឹងទេណាកុំឆ្ងល់ច្រើនពេកហើយមួយទៀត ពេលកូនទៅណាក៏ដោយកូនត្រូវតែចាំថាមិនថាបន្ទប់ទឹកនេះឬក៏បន្ទប់ទឹកណាប្រគល់នៅកន្លែងណាក៏ដោយឲ្យតែកូនចូលរួចហើយកូនត្រូវតែចាក់ទឹកឲ្យស្អាតឬអត់ត្រូវមើលគំរូចាស់ចាស់ឲ្យបានច្រើនធ្វើអញ្ចឹងទៅគេហៅថាក្មេងល្អលើអេហើយហាមដេចខាតឬអត់ហាមយកគំរូតាំងប៉ាប៉ាខ្លួនឯងលើអេបាទ Cho, riêng tam pa ba nọt រាល់ថ្ងៃកូនឃើញប៉ាស្លៀកខោខ្លីនៅផ្ទះហើយដើរពេញបន្ទប់ពេលខ្លះកូនឃើញប៉ាដើរអេះគូយកមហិតទៀតហ៎ទៀនតាមប៉ាងាយងាយមីមិនទំរងកកចឹងមិនឲ្យកូនឃើញចឹងប្រាប់ប្រមាដល់នេះអត់ចេះប្រយ័ត្នខ្លួនចឹងណាស់ដឹងបើភ្លេចខ្លួនម្ដងម្កាលកូនឃើញកណ្ដោកណៃក្មេងចឹងកុំយកគំរូអត់ល្អតាមប៉ាលើនៅ យកតាណាល្អៗបានហើយឃើញទៅកូនមិនចឹងប៉ាបាច់ឆ្ងល់ទេណាបាច់ឆ្ងល់ទេកូនកុំធ្វើតាមប៉ាប៉ាឲ្យសោះប៉ាប៉ាទម្លាប់អាក្រក់កូនត្រូវតែធ្វើជាក្មេងទម្លាប់ល្អឬអត់ណាអូខេហេក្រោយមានធ្វើទង្វើអាក្រក់អាក្រក់ចឹងឲ្យកូនឃើញណាដឹងទេថាកូនប៉ុណ្ណឹងអាយុប៉ុណ្ណឹងប្រកាសសង្កេតណាតើធ្វើអីបន្តិចហ្នឹងគឺប៉ុនឆ្ងល់ហ្មងឈប់បានលើក្រោយឬអត់តើជិះទៀត ណាដឹងបើធ្វើតែម្ដងកូនចាំអញ្ចឹងតែងាយក្រោយហាមហាមធ្វើចរិតអញ្ចឹងចាំឲ្យកូនឃើញទៀតណាលឿនជប់បាច្បាស់ថាប្រពន្ធមកកូនមកណាម៉ាក់ឥឡូវដល់ពេលម៉ាក់ទៅបរៀនកូនម្ដងឯណាតាថាបានអត់ហឹម អារ៉ាអារ៉ាបានគ្នាជាប្តីប្រពន្ធឡើងកូនមួយអាហ្នឹងតែនៅមួយគ្នាម្ដងម្ដងដូចមានអារម្មណ៍ថាសង្សារមិនពេលនេះសាលារបស់កូនរោត្រូវឈប់សម្រាកមួយរយៈអញ្ចឹងពួកយើងត្រូវរួមដៃគ្នាព្រៀងកូនបន្ថែមកូនត្រូវរៀនតាមអនឡាញអញ្ចឹងលៀនចាំរបស់ធ្វើឲ្យខ្លះគឺពួកយើងត្រូវតបដូវវេនគ្នាមើលកូន ត្រូវនៅឲ្យជាប់ពេលដែលកូនហ៊ានអនឡាញមានន័យថាពេលដែលអូនរវល់ស្រងជីអតិជនដែលជួទេបងត្រូវតែនៅឲ្យជាប់កូនពេលដែលកូនរៀនអនឡាញហើយពេលដែលបងរវល់ការងារនៅ office តាមអនឡាញអូនជាអ្នកបរៀនកូនបន្ថែមអូខេអូខេអញ្ចឹងក៏បានហើយរឿងមួយទៀតក្នុងអំឡុងពេលហ្នឹងពួកយើងត្រូវតែនៅផ្ទះជុំគ្នាហាមចេញទៅក្រៅដាច់ខាតសូម្បីតែបងហាមទៅណាទាំងអស់យល់ ហើយយើងត្រូវតែបរៀនកូនបន្ថែមពីបញ្ហាសិលធម៌ការគោរពចាស់ទុំ ការនិយាយស្ដីឲ្យមានរបៀបបន្ទាប់ពីការរៀនអនឡាញថែមទៀតស្ដាប់បានអត់អូខេចុះរឿងប្តីពុនមកយើងហ៎ប្តីពុនអីឆ្នាំហ្នឹងចង់បានកូនមួយទៀតណៃកូនលឺនិយាយស្អីណា ខ្សឹបសំលឺទេខ្សឹបស្អីតែលឺពុំនិយាយច្រើនពេកកូនលើខ្មាស់កូនណាតោះមកតោះមកហីទៅធ្វើការហើយស្លៀកពាក់ឲ្យសមរម្យផងទៅទៅទៅទៅថាទៅនេះម៉េចព្រមអស់ធ្វើប្រពន្ធក៏អូបរហូតណា ងកុំមកកូនប៉ាម៉ាហើយនងអូប្រពន្ធនេះទៅធ្វើស្អីស្អីប្រឡាក់ផ្ពាល់មើលប្តីបេះឲ្យអូម៉ែណៃណាអត់ប្រយ័ត្ននេះអត់ប្រយ័ត្នសោះតិចមកចាំតែកូនឃើញប៉ាថើបម៉ាក់មានណាកូនមើលតុក្កតាមើលតុក្កតាបងម៉ាក់ប្រាក់តែកូនអត់ទេអត់ទេអត់អីទេកូនខកកុំមើលកូនកុំមើលឃើញអត់កូនឃើញខ្មាស់កូនមិនកូនមើលទៀតបានអត់ cái con, sekemakon kayaknya pun deh bete in kon ne ka kon lek bang kon kon tap ne so cười, siul ni pun pun kini con, con ấy có kon này, kon ừ. khơi អត់យល់យូរទៅអៀនកូនខ្លួនឯងក៏អៀនដែរអឺអត់ជួយ កូនត្រូវតែប្រញាប់ចូលគេងក្មេងត្រូវប្រញាប់គេងពីប្រឡប់ឬអត់ចុះបើកូនគេលក់បាត់ប៉ាម៉ាក់ធ្វើអីអូយងួយគេងដល់ហើយចាស់ចាស់ធ្វើអីចម្លែកចម្លែកអញ្ចឹងលីនកូនគេងលក់បាត់នៅហើយចុះប្តីចាំកន្លែងហើយនៅធីនីមកកប់ស្រីគូស្លាញ់ណាប្តីអូនណាប៉កែអូយពី ពេលកូនកេងលក់ប៉ាម៉ាក់នាំគ្នាមើលទូទួកុំថឹងភ្នេះភ្នេះកូនហ្នឹងមកធ្វើដៃចឹងទៅអីមានអីណាកូនម៉ាក់ម៉ាក់ថៃលេងសម្លាញ់លេងបងកំពុងធ្វើការមកតែតែមានរស្មីដល់ហើយណោះស្វីតចឹងឯងបានទេណាឥឡូវបើមិនចេះយកចិត្តប្តីបើមិនចេះស្វីតដាក់ប្តីប្តីមានស្រីបាត់ព្រោះឥឡូវសម្បូរអ្នកដែលចង់បានប្តីគេ សុំឲ្យផ្អែកមិនតិញបងបែជាប្រើពាក្យបាច់សោះអង្គើយពេលដែលនៅក្បែរគ្នាយូរយូរតែឃើញចំណុចអាក្រង់ពេលដំបងបងអងទូយ៉ាងណាក៏មិនថាឡើយក្រែងពួកយើងជាគូសុំត្រឹមអត់អោនបានហើយ មិនចង់សុំអ្វីឡើយក្រៅពីយល់សុំយល់ចិត្តគ្នា